គេកាចោលហើយបងអូនណាយថ្ងៃចូលឆ្នាំថ្មីហើយលេគេចូលរងខ្ញុំចូលចងដៃព្រោះគេចូលស្ដីស្រីថ្លៃមុនបងសន្យាពេលប្រជុំខំប្រាប់ចាស់ទុំដើបសងគេងសងសំសំលុយគ្រប់ចូលស្ដីនួនល្អហើយលើមិនទាន់ថងគេចូលមុនបាត់សែតបងសែតពីឈឺចូលពេទ្យ Why you change your mind ត្រឹមពេលមួយពេទ្យមិនដឹងថាហេតុអ្វីទើបអូន do like that friend បងសុំអូនធ្វើជា friend ប្រៀបដូចពីមិនទៅជា your man តែលើបង friend your man គឺគេខ្ញុំ ឆ្នាំថ្មីហើយលើគេចូលរកខ្ញុំចូលចងដៃព្រោះគេចូលស្ដីស្រីថ្លៃមិនបង សន្យាពេលជុំខំប្រាប់ចាស់ទុំដើរផ្សង គេងសងសន្សំលុយគ្រប់ចូលស្ដីមួល្អហើយលើមិនទាន់ផងគេចូលមុនបាត់ Sad បង Sad វិញឈឺចូលពេទ្យ Why you change your mind កំពេលមួយពេទ្យមិនដឹងថាហេតុអ្វីទៅមក do like that Friend បងសុំអូនធ្វើជា friend រៀបដូរពីមិត្តទៅ ជា your man ហើយលើបង friend ឈឺចាប់ពេកចូលដេកស្ដាប់បប់ខំខុយ